បងរីស្លាប់កាយព្រោះស្ដាយស្វាមីរតសានចោលស្រីព្រោះជួយមីតា ដែលជាអង្សន្តិមីក្បេះកែវនេត្រាទាំង10ពីណានៅក្នុងពុកធំអាសូមដៃពេកដេកនៅក្នុងគុក ស៊ូចោលកងរី ស្រីបោកខ្លួនយំកាយកើតជាភ្នំយំចាំស្វាមី ចិត្តនាងស្នេហ៍ស្មោស្រនងពេកក្រៃ ទាំងខ្សែព្រោះតែភ័ក្រក្តីចោលទ្របសំបត្តិស្កាត់រកតាមប្តីមិនគួរឡើយនៃប្តីបងបងនាងរិទ្ធសែនខ្សត្រា កំសត់ស្នេហ៍តែលួចរត់ខំកិច្ចពងវីបើជួយម្ដាយហើយនោះស្ដាច់នឹងយាងវល់ បនាងទៀងពិតពុំខានឃើញអមេតាសែនផ្សាក្លោចិត្តវេទនីជីវិតមិនអត់មានស្រាំងស្រាន លះបងភរិយាជាកលយានមិត្តសមរៈប្រានខានបានជួបជុំរៀមក្លៀតមួយគ្រាលាស្រងវលាក់ បងស្ម័គ្រស្នេហ៍តែមីមុំអីលើម្ដាយបងរកតុងអ៊ូលងុំអែទីគុកធំយំទួញយប់ថ្ងៃ តែអេកងរៃកិតកុំនិតផ្សេងផ្ដាស់នឹកឡើងសែនខ្មាស់អស់រះមុនត្រីដាក់ចិត្តស្នេហ៍ស្មោះប្របែដដៃ ប្រឡងក៏នាងខ្សៃដេកដួលកាយយ៉ាកាយកើតជាភ្នំទីទុកបនតឲ្យស្គាល់ស្នេហ៍ពិតចិត្តមិនសាវា ភ្នំកងរៃភក្តីស្នេហា សេលាចាំយីមតាមរិទ្ធទីសែបើបងប្អូនមិនទាន់ បាន Subscribe នៅ Channel KKCC TV នេះ សូមមេត្តាជួយ Subscribe ចុចកណ្ដឹង ហើយនឹង share like ហើយនឹង comment នៅក្នុងវីដេអូនេះដើម្បីចែកចាយឲ្យបានដល់ប្រិយមិត្តទាំងអស់បានគ្រប់គ្រប់គ្នាផងសូមអរគុណ